ម្ចាស់សន្តាគារធ្វើពីមាសដំបូងគេបង្អស់នៅទីក្រុងហូជីមិញប្រកាសដាក់លក់ដើម្បីយកប្រាក់បើកឲ្យបុគ្គលិកនិងសងការប្រាក់សិប្បកម្មសាប៊ូសេដ្ឋីធីសន្តាគារមាសដំបូងគេនៅទីក្រុងហាណូយប្រទេសវៀតណាមដែលមានឈ្មោះថា Dolbai Vandam Hanoi Golden Lake បាននឹងកំពុងដេញថ្លៃដាក់លក់ជាមួយនឹងតម្លៃ250លានដុល្លារអាមេរិកដោយការដេញថ្លៃនេះត្រូវបានកំណត់សម្រាប់ខែមីនានេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Vinage Express លោកងុយយិនហុយដងម្ចាស់ហាងធ្វើពីមាសបានប្រាប់អ្នកសារព័ត៌មានថាការដាក់លក់សន្តាគារនេះគឺដោយសារតែក្រុមហ៊ុនខ្វះខាតថវិកាសម្រាប់បង់ថ្លៃសំណងទៅបុគ្គលិកនិងការប្រាក់ម្ចាស់សន្តាគាររូបនេះបានបន្តថាបច្ចុប្បន្ននេះមានអ្នក វិនិយោគ10នាក់កំពុងចាប់អារម្មណ៍ចរចាតម្លៃដោយផ្ដល់ឲ្យតម្លៃ250លានដុល្លារអាមេរិកគួរបញ្ជាក់ផងដែរថាគឺជាសន្តាគារធ្វើពីមាសដំបូងគេ គេនៅទីក្រុងហាណូយសន្តាគារនេះត្រូវបានសម្ពោធនៅខែកក្កដាឆ្នាំ2020ជាមួយនឹងការវិនិយោគចំនួន100លានដុល្លារអាមេរិកទើបតែគ្រប់ការរចនាផ្នែកខាងក្រៅនិងគ្រឿងសង្ហារឹមខាងក្នុងរបស់សន្តាគារត្រូវបានគ្របដណ្ដប់ដោយមាសសន្តាគារ24ជាន់មាន360បន្ទប់ដោយតម្លៃបន្ទប់មានរហូតដល់1000ដុល្លារក្នុងមួយយប់សិប្បកម្មសាប៊ូសេដ្ឋីធី